ប៉ុន្តែមានថ្ងៃចាំផ្ដើមក្រោយមកក៏ត្រូវបញ្ចំក្នុងចិនដិនជាប់រឿងមួយដែលឈឺចុកចាប់អូនអើយបងយល់ក្រុមយ៉ាងព្រុងអូនក៏មើលឃើញស្រាប់ជឿឬក៏ឆឹងក៏អូននឹងបញ្ចំពេល ងវក៏ធ្លាប់អង្វររឿងល្អក៏ធ្វើ អងហើយហេតុតែបងចង់ឲ្យយើងនៅតែស្រឡាញ់គ្នាប៉ុន្តែអូនមិនអាល័យដាច់ខាតត្រូវតែបែកគ្នាការជួបជានេះអូនសុំថាមិនតោ ចេះស្រលាញ់គ្នាអូនចិនដាច់ក្លឹងថ្ងៃនឹងបងយំអូនខឹងបនទោះថ្លៃម្ដងក៏អូនម្លែបងអូនព្រោះស្រលាញ់អូនទើបយំអង្វរអូនដូចណែបងក៏យល់ពេលនេះបងធ្វើចិត្តមិន អូនព្រោះស្រឡាញ់អូន បងអូនព្រោះនៅស្មងថ្លៃស្រឡាញ់តែអូនស្ដីព្រោះមករស់ខ្វះអូនមិនបានបេះដូងមនុស្សនៅស្រឡាញ់ខូចបេះដូងមនុស្សប្រែប្រានបើធ្វើចិត្តបានក៏មិនចំហោ